វីដេអូមេរៀនសម្រាប់ Microtech វគ្គទី2យើងនឹងរៀនអអំពីការបង្កើត service ផ្សេងផ្សេង ទៅតាមតម្រូវការជាក់ស្ដែងអឺសម្រាប់វីដេអូ Microtech វគ្គ2នេះ អឺភាគច្រើន គឺយើងធ្វើជាលក្ខណៈបង្កើតជា service តែម្ដងឧទាហរណ៍ថាប្រសិន បើយើង ចង់បង្កើតជា VLAN យើងអនុវត្តទៅតាម លំហាត់របស់ខ្ញុំ ដែលមាននៅក្នុងនេះ គឺលំហាត់ទី1ដែលធ្វើជា VLAN មកចប់នេះទៅគឺមកមកលំហាត់ទី1ហ្នឹងទៅគឺអាចធ្វើ VLAN បានហើយបាទអញ្ចឹងសម្រាប់វីដេអូមេរៀន Microtech វគ្គទី2បាទ គឺយើងរៀនបង្កើតជា service បាទដើម្បីបម្រើឲ្យស្ថាប័នផ្សេងៗឬក៏ office របស់យើងបាទអឺសម្រាប់លំហាត់ទី1យើងនឹងបង្កើត VLAN បាទយើងនឹងបង្កើត VLAN នៅក្នុង Microsoft Router ដើម្បីឲ្យអាចភ្ជាប់ជាមួយនឹង Cisco switch បាទជាមួយនឹង T-Link switch បាទហើយនឹងជាមួយនឹង Unify អឺ Cisco នឹងគឺគឺជា Manage Switch T-Link ក៏ជា Manage Switch ដែរពីព្រោះធម្មតា Manage Switch គឺយើងអឺអាចធ្វើ VLAN បាន អាចបង្កើតជា VLAN បាន ក្នុងនោះផងដែរក៏យើងមើលអំពី management VLAN បាទ អឺជាធម្មតា ប្រសិនបើយើង ជាអ្នកគ្រប់គ្រងបណ្ដាញ network គឺយើងត្រូវការ control ទៅលើអឺ device ទាំងអស់ហើយយើងក៏ត្រូវការ log in ទៅកាន់ device ទាំងអស់ដែរអញ្ចឹងកាលណាយើងបែងចែក VLAN ផ្សេងផ្សេងពីគ្នា យើងត្រូវការ VLAN មួយដែលអាច remote ទៅកាន់ device ទាំងអស់របស់យើង នៅក្នុងបណ្ដាញ network នឹងណាអញ្ចឹងយើងត្រូវបង្កើត management VLAN មួយបាទដើម្បី access ទៅកាន់ device ទាំងអស់នោះបាទនេះជាលំហាត់ទី1ដែលយើងនឹងបង្កើតនៅក្នុង Microtech router បាទសម្រាប់លំហាត់ទី2គឺយើង routing រវាង router ទាំងពីរបាទប្រសិនបើយើង មាន Microtech router 2ហើយយើងចង់ route រវាង LAN មួយទី1និង LAN ទី2បញ្ចូលគ្នាក៏យើងអាច route ជាមួយនឹង Microtech router បានដែរឧទាហរណ៍ថា router ខាងឆ្វេងគឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយ router នៅខាងស្ដាំគឺស្ថិតនៅក្នុង ទីរួមខេត្តសៀមរាបអញ្ចឹងយើងអូខ្សែ fiber optic មួយមកបាទយើងភ្ជាប់ fiber optic នៅលើ microtech ទាំងសងខាងដោយប្រើប្រាស់ module ណា បន្តមកយើងអាច configure routing បាទ protocol ជាលក្ខណៈ static យើងអាច routing ពី router ទី1ទៅកាន់ router ទី2បាន ដើម្បីឲ្យ LAN ទី1និង LAN ទី2អាចមាន ទំនាក់ទំនងជាមួយគ្នាបាន ហើយ ប្រសិនបើយើងស្ថិតនៅក្នុងរាជធានីភ្នំពេញយើងក៏អាច remote ទៅកាន់ microtech router នៅខាងសៀមរាបក៏បានដែរហើយប្រសិនបើ server នៅ ភ្នំពេញអ្នកដែលស្ថិតនៅក្នុង LAN ទី2ក៏អាចតាក់ទងមក server នៅខាង ភ្នំពេញបានដែរអញ្ចឹងអាហ្នឹងគឺជាមេរៀនដែលយើងរៀនធ្វើលំហាត់អំពី routing បាទ ពី routing មិនមែនតែ Cisco ទេដែលយើងអាច route បានសូម្បីតែ Microtech router ក៏យើង អាចធ្វើការ routing រវាង network 2ឬច្រើនបានដូចគ្នាបាទសម្រាប់លំហាត់ទី3គឺយើងបង្កើត VPN ធម្មតា VPN គឺមាន2ប្រភេទបាទយើងកំណត់ VPN ជាប្រភេទ access របស់ remote access នៅក្នុង Microsoft router និងមួយប្រភេទទៀត កំណត់ជាប្រភេទ side to side ប្រសិនបើ side to side យើងត្រូវការ router ទាំងសងខាងទាំង head office ក៏ត្រូវការ microtech ទាំង branch office ក៏ត្រូវការ microtech ដែរក៏ប៉ុន្តែ remote access ត្រូវការ microtech router តែមួយទេ នៅខាង head office បាទអញ្ចឹងយើងនឹងមើលវីដេអូទាំងអស់គ្នាថាតើវីដេអូនេះយើងបង្កើតឲ្យមាន VPN connection ដោយវិធីណា អញ្ចឹងទាំង remote access ទាំង side to side លំហាត់ទី4បង្កើត hotspot hotspot នេះយើងអាចប្រើប្រាស់នៅតាមបណ្ដាហាងកាហ្វេហាងការ៉ាសាំងអីជាដើមឬក៏អឺកន្លែងណាដែលយើង មានតម្រូវការប្រើប្រាស់ជា hotspot នៅក្នុងនោះផងដែរយើងមានរហូតដល់4លំហាត់ ខ្ញុំបែងចែកចេញជាចំណុចផ្សេងផ្សេងពីគ្នាចំណុចទី1យើងកំណត់ IP address ដាច់ .light សម្រាប់ hotspot network បន្ទាប់មកយើង configure ជា server ឬនឹងបង្កើតជា user សម្រាប់អឺឲ្យ client ប្រើប្រាស់ hotspot ណាយើងអាចភ្ជាប់ computer របស់យើងឬក៏ smartphone របស់យើងទៅកាន់ hotspot wifi ដើម្បីប្រើប្រាស់ ជា hotspot network ជាជា hotspot wifi hotspot service អីចឹងទៅបាទអញ្ចឹងនេះគឺជា លំហាត់ទី4ដែលយើងអឺធ្វើ service hotspot អឺលំហាត់នីមួយនីមួយ គឺมันមានតំណាក់តំណង អីគ្នាទាំងស្រុងទេប្រសិនបើយើងចង់បង្កើត ជា VPN យើងគ្រាន់តែអនុវត្ត ទៅតាមលំហាត់មួយនេះប្រសិនបើយើងចង់បង្កើតជា hotspot យើងគ្រាន់តែអនុវត្តទៅតាមលំហាត់មួយនេះ បាទពីលំហាត់ទី4.1រហូតទៅដល់4.5ចា៎សម្រាប់លំហាត់ទី5គឺយើងកំណត់លបឿនក្នុងការអឺបែងចែកលបឿនក្នុងការប្រើប្រាស់ ទៅឲ្យ client ឬក៏ network ទាំងមូល នៅក្នុង network របស់យើង យើងអាចបែងចែក speed internet ទៅឲ្យ network មួយនេះ បន្ទប់មួយនេះ ឬក៏ department មួយនេះ មានអ៊ីនធឺណិតប្រើប្រាស់ត្រឹមតែប៉ុណ្ណេះមេជាដើមការកំណត់លបឿនគឺយើងកំណត់ជាលក្ខណៈ2ប្រភេទមួយជា static មួយជា dynamic static កណាយើងកំណត់ ចំនួនលបឿនប៉ុន្មានគឺប្រើបានតែប៉ុណ្ណឹងតែបើដៃនឹងមិចប្រសិនបើយើងកំណត់ត្រឹមតែ4 megabit per second យើងអាចមានលទ្ធភាពប្រើបានរហូតដល់8 megabit per second ក៏ថាបានដែរវា flexible នៅពេលដែល traffic busy វាប្រើប្រាស់ត្រឹមតែ4 megabit per second ដែលយើងកំណត់ តែបើថា traffic អត់ busy ទេ យើងអាចប្រើប្រាស់បានច្រើនជាងនឹងបាទ flexible សម្រាប់កំណត់លបឿនក្នុងការប្រើប្រាស់នៅ ក្នុងបណ្ដាញ network បាទមាន2វីដេអូបាទអូខេលំហាត់បន្ទាប់ទៀតគឺកំណត់ជាលក្ខណៈ failover និង load balance អ្វីទៅ គឺជា failover អ្វីទៅ គឺជា load balance ធម្មតាប្រសិនបើយើងភ្ជាប់ ISP ចំនួន2បាទ ប្រសិនបើយើងភ្ជាប់ ISP ចំនួន2យកមកប្រើប្រាស់ដើម្បីធ្វើការ backup យើង configure ជាមួយនឹង failover ហើយ ប្រសិនបើយើងចង់ឲ្យ ISP ទាំងពីរដែលយើងបានភ្ជាប់ប្រតិបត្តិការ ឬក៏មាន traffic ទាំងពីរគឺយើងត្រូវ configure load balance ពីព្រោះ load balance វាអាច combine speed របស់ bandwidth bandwidth speed របស់ ISP ទាំងពីរបញ្ចូលគ្នា ដើម្បីឲ្យ LAN អាចប្រើប្រាស់ bandwidth រួមចំណែកឯ failover ប្រសិនបើអឺអឺ internet ISP ទី1ដាច់ ISP ទី2វា take over បាទនេះវាដើរតួជំនួសអាហ្នឹងគឺជាអឺ failover និង load balance យើងក៏អាច block Facebook មិនឲ្យបុគ្គលិកប្រើប្រាស់បានដែរអឺកន្លែងខ្លះគេមិនអនុញ្ញាតឲ្យបុគ្គលិកប្រើប្រាស់ Facebook ទេអញ្ចឹងយើងត្រូវ configure នៅលើ MicroTech របស់យើងអឺដើម្បី block Facebook បាទយើង configure រួចហើយយើងអាច block Facebook នៅលើ computer ក៏បាន នៅលើ smartphone ក៏បានដែរវា block ទាំងអស់ហើយបន្ទាប់ពីយើង configure រួចបាទ និងលំហាត់ទី8បាទជាលំហាត់ចុងក្រោយ យើងអាចគ្រប់គ្រងឧបករណ៍នៅក្នុងបណ្ដាញ network របស់យើងមិនឲ្យមានបណ្ណាមានមិនឲ្យមានមានការចន្លោះពីផ្នែករបស់យើងនេះ គឺយើងធ្វើការ monitor នៅក្នុង Telegram របស់យើង នៅ ពេលណាដែលមានឧបករណ៍នៅ ក្នុងបណ្ដាញ network របស់យើង វាដាច់ វាលុតត្រូវ alert ចូល Telegram របស់យើងបាទយើង configure នៅក្នុង Microtech ដើម្បីឲ្យវា alert ឧទាហរណ៍ប្រសិនបើឧបករណ៍ Wi-Fi របស់ខ្ញុំវា alert បាទអញ្ចឹងត្រូវ alert មកឲ្យ Telegram របស់យើង បានដឹងថា Wi-Fi ទី1អឺ down ហើយ down ម៉ោងប្រហែលអូ Wi-Fi ទី5អាប់វិញហើយ បាទឲ្យវា alert មក Telegram របស់យើងបាទយើងអាច set up Telegram របស់យើងដើម្បីឲ្យវា alert sorry set up microtech របស់យើងឲ្យវា alert ចូល Telegram របស់យើងបានបាទហ្នឹងហើយអញ្ចឹងជាជានេះជាលំហាត់ទាំង8លំហាត់នីមួយៗរបស់ Microtech router គឺ មានចំណុចផ្សេងផ្សេងពីគ្នាមានសវិសផ្សេងផ្សេងពីគ្នាដែលមិនមានតំណាក់តំណងជាមួយគ្នានោះទេ បាទសូមអរគុណបាទ